ក្រមុំស្រុកខ្ញុំអត់ចេះដាំបាយក្រមុំស្រុកខ្ញុំនៃក្រមុំស្រុកខ្ញុំអត់ចេះដាំបាយចេះតែធ្វើខ្លួនឆែតឆាយចេះតែដើរលេងលួយឆាយពូកែតែសំលួយឆាយអោកូនមានម្ដាយអើយវេរីកូក្រមុំស្រុកខ្ញុំនៃក្រមុំស្រុកខ្ញុំអត់ចេះធ្វើមហោនៃក្រមុំស្រុកខ្ញុំនៃក្រមុំស្រុកខ្ញុំអត់ចេះធ្វើមហោ ខ្ញុំអត់ចេះអស់ទេក្រមុំស្រុកខ្ញុំនៃក្រមុំស្រុកខ្ញុំអត់ចេះបោះទេបើទេវិញដល់ថ្ងៃរះបើទេវិញដល់ថ្ងៃរះអោបបអស្រោពីទុំទៀវសុំខ្មាស់សុំខ្មាស់ហើយទៅក្រមុំស្រុកខ្ញុំនៃក្រមុំស្រុកខ្ញុំអត់ចេះបោះខោក្រមុំស្រុកខ្ញុំនៃក្រមុំស្រុកខ្ញុំអត់ចេះបោះខោទេ តែថែមពេញថែមម្សៅចេះតែថែមពេញថែមម្សៅពេលជិះម៉ូតូអត់ក្តៅមើលមុខលៀមម្សៅក្រាស់មួយចង្អើក្រមុំស្រុកខ្ញុំនៅក្រមុំស្រុកខ្ញុំអត់ចេះលៀមចាក្រមុំស្រុកខ្ញុំនៅក្រមុំស្រុកខ្ញុំអត់ចេះលៀមចាអូយប្រែជុំស្លាប់មិនខាត មុំស្រុកខ្ញុំអ្នកក្រមុំស្រុកខ្ញុំអត់ចេះបោកខោក្រមុំ